មកវីនេះមកវីមែនហើយមកឈរធ្វើអីកន្លែងហ្នឹងហើយមានក្មេងទៀតពីកូនបងមែនបែកគ្នាមករយៈសោះអីក៏ទរុនតរេមហ៎បងតាមមើលប្រហែលជាស្រីបោកអស់ពីខ្លួនទៀតហើយមើលទៅឃើញសង្សារចាស់អញ្ចឹងចង់តែសាច់គ្មានតែគេបោកខ្ញុំទេហើយក៏មិនបានធ្លាក់ខ្លួនទរុនតរីអីដែរ ដែលមកសុភាពអញ្ចឹងគ្រាន់តែខ្ញុំចង់សារពីជីវិតពិតតែប៉ុណ្្នឹងឆេញណាខកពេលល្អស្ដាប់សោះធុញណាមិនមកគ្រាន់តែឌឺទៅបើថាមកគ្រាន់តែឌឺតែប៉ុណ្្នឹងគេទៅវិញណា ឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចពងវែងក្នុងព្រៃមិនដឹងថាខ្លួនឯងខ្លាំងអ្វីក្រុមគ្នាសើចំអពេលដែលខ្ញុំបង្រា តែងហើខ្ញុំ ហើខ្ញុំថាជាមនុស្សសរោពេលដែលខ្ញុំដួល មិនចេះក្រោកឈរដោយខ្លួនឯងធ្លាប់ជាមនុស្សម្នាក់ដែលបែបនោះពីមុនតែពេលនេះខ្ញុំជាមនុស្សផ្សេង តាមសម្លឹងមកខ្ញុំពេលខ្ញុំជោគជ័យលទ្ធផលព្រមហូចដៃឲ្យខ្ញុំតោងយ៉ាងរឹងខ្ញុំចាប់ផ្ដើមពីសេរ៉ូបដូរពីអូសូងបាទនេះក្មេងនេះទៅទៅយកទៅបោះចោលបើទុកនៅនឹងទៀតច្បាស់ជាអត់អីស៊ីដាច់ពូស្លាប់ខានេះបើយើងសំទោសនឹងក្មេងតូចបាយទៅនៅជាមួយអ្នកផ្សេងផាជាល្អជាងនៅជាមួយមនុស្សសរោដូចយើង យីលាណានេះក៏សាហាវម៉េះយកកូនមកបោះចោលមើលទៅមិញនេះដូចជាអត់ធូរធារម៉ានេះហើយមុខក៏ដូចកាយទៀតមើលតាបែនេះគឺអត់កើតហ្មងបងបងម៉ែកូនខ្ញុំទៅណាកូនខ្ញុំឲ្យកូនខ្ញុំវិញខ្ញុំសុកសុកមានកូនគេណានេះគេទៅបាទក៏ចង់គេដែរចាំកូនគេវិញបាទចង់ដល់គូទៅអីយ៉ាងណាអើលួងដែរវាមិនបាត់ធ្វើម៉េចអាថាខ្លាំងណាស់រើចាញ់ទៅយកមកកូនយកមកខ្លាំងយំកុំអាអ្នកបដុំនឹងវិដេកបានកូន កូនទៅណាទៅណាបាត់ហើយអាវីអាវីហត់ឡើងពេកតែមិនកាយគេមិនមកគោះធ្វើតែខ្ញុំនឹងបាត់នេះខ្ញុំជិះតែអាណាគេមែនគាត់ជិះតែក្បាលឯងអីគឺយើងមកទៀលុយថ្លៃផ្ទះជួលមិនគាត់ថាមនុស្សផ្ទះគេព្រីព្រីមែនអាណាគេជួលទៀតពេលហ្នឹងខ្ញុំមិនដឹងទេគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសើ ពេលគ្រូពេទ្យជួយខ្ញុំកូនខ្ញុំផងក្តៅខ្លួនខ្លាំងហើយគ្រូមកចូលក្នុងសិនណាលោកគ្រូពេទ្យមកយកកូនខ្ញុំលោកគ្រូពេទ្យអូកូនវាមិនអីទេគ្រាន់ថាវាត្រូវខ្យល់ខ្លាំងហើយណាមួយកូននេះវាខ្វះជីវជាតិទៀតនេះជីប៉ាគេបែបណានេះដែលបដឲ្យកូន អាចជួយដល់ណានឹងចឹងគាត់អត់មានអីធ្ងន់ធ្ងរណាលោកគ្រូអឺក្មេងមិនអីទេគ្រាន់តែបញ្ចុះសរោមថ្ងៃពីរដងទៅគឺវាបានទូស្បាយ លោកគ្រូខ្ញុំជំរាបលោកគ្រូតាមត្រង់ខ្ញុំអត់មានលុយទេប៉ុន្តែលោកគ្រូពេទ្យអាចប្រើខ្ញុំបានធ្វើអីក៏បានដែរជុកផ្ទះលាងចានឬក៏លើកអវ៉ាន់អីក៏បានដែរណែបើសិនជាអ្នកផ្សេងនិយាយមែនណាផាយវាគឺជារឿងកំសត់ តែនេះឯងនិយាយជាគួរឲ្យចង់សើចវិញទេនេះជួយខ្ញុំនិយាយឲ្យលោកគ្រូសើចណាគាត់ប្រាប់លោកគ្រូតាមត្រង់ព្រោះអីខ្លាចលោកគ្រូអត់មើលកូននេះខ្ញុំរឿងលុយខ្ញុំអាចឲ្យជពាក់បាន តែថ្ងៃក្រោយឯងត្រូវអសងខ្ញុំវិញ ហើយនេះមើលកូនឲ្យល្អផងឬអត់ឲ្យខ្ញុំជិះបានមែនអីលោកគ្រូអរគុណលោកគ្រូយ៉ាងណាស់ណាលោកគ្រូចាំខ្ញុំហៅលុយបានពីណាភ្លាមបញ្ញាប់ខ្ញុំមកសងលោកគ្រូភ្លាមប៉ុន្តែលោកគ្រូអត់ស្គាល់ខ្ញុំផងនឹងមិនក៏ហ៊ានឲ្យខ្ញុំចាពាក់ចឹងមិនស្គាល់គ្នានឹងហើយបានតែខ្ញុំមកចាពាក់បើសិនជាអ្នកស្គាល់គ្នាគឺខ្ញុំមិនឲ្យចាពាក់អីព្រោះខ្លាចឆ្លោះគ្នាដោយសារតែរឿងលុយថ្ងៃក្រោយបានគ្រូបាទខ្ញុំសន្យាថាខ្ញុំនឹងយកលុយមកសងលោកគ្រូនៅពេលក្រោយ ខ្ញុំនឹងតាមយកសន្យាឲ្យបានហើយជិះមើលថែកូនផងណាតិចទៀតខ្ញុំនឹងចេញវិក័យប័ត្រឆ្នាំឲ្យហើយកូនអាចយកទៅផ្ទះបានហើយណាមើលកូនឲ្យប្រយ័ត្នផងណានេះឯងគឺជាប៉ាគេផងក្មេងនៅតូចវាដូចមនុស្សចាស់ទេណាក្មេងឆាប់ឈឺឬអត់បាទបាទគ្រូពេទ្យខ្ញុំអរគុណលោកគ្រូពេទ្យម្ដងទៀតហើយខ្ញុំជូនពរឲ្យពេទ្យលោកគ្រូនឹងមានអ្នកជំនួយច្រើនច្រើនហ្មងណែឯងនិយាយបែបហ្នឹងទៅកើតនេះ ឯងនិយាយអញ្ចឹងដូចជាឯងដាក់បណ្ដាសាឲ្យមានអ្នកជំងឺច្រើនអញ្ចឹងនិយាយអញ្ចឹងមិនល្អទេណាបាទលោកគ្រូពេទ្យអញ្ចឹងខ្ញុំសូមទៅយកកូនខ្ញុំសិនដែលខ្ញុំជួយនេះ ព្រោះខ្ញុំមានកូនខ្ញុំយល់ថា ដែលកូនឈឺយើង ជាឪពុកម្ដាយភ័យខ្លាចគឺតែប៉ុណ្្នឹងឯងអ្វីដែលខ្ញុំជួយ បានខ្ញុំក៏ជួយទៅហើយមើលទៅ អាកំឡំអ្នកនេះ ក៏ជាមនុស្សដែលគោរពសន្យាដែរ។ ចោះនិយាយជាមួយពីណាគេមិញមើលដូចអ្វីខ្ញុំក៏គិតអញ្ចឹងដែរតែនេះគេអត់និយាយសោះក៏ដើរទៅបាត់ទៅតែបើកូនវីគេមិនមែនរត់ចោលម៉ែវាឯងចឹងទេគេប្រហែលជានៅចែកគ្នាជាមួយម៉ែវាឯងនិយាយដល់កូននឹកវាភ្លាមនេះចាញ់ទៅបាត់ប្រហែលខែមិនដឹងជាទៅដល់ណាដល់ឡើយទេកូនឯកូនម៉ែវា កូនមិនស្លាប់ទេបើវាស្លាប់គេចុះក្នុងទំព័រសារព័ត៌មានណាតោះទៅផ្ទះនេះឲ្យវានៅសម្ដីអាក្រក់ខាងកូនដល់ណាទៀតរឿងកន្លងផុតទៅប្រហែលខែហើយនៅតែខឹងស្អប់កូនទៀតអ្ហ៎បងមិនស្អប់កូនទេ តែបើគេនឹកយើងគេប្រកាសជាតរយើងហើយកុំល្ងងពេកតោះទៅផ្ទះ លើស្គមច្រើនណាស់សង្ស័យតែពិបាកចិត្តដោយសារតែរឿងអាកូនចង់មកសៀតនេះហើយសំទោសម៉ាក់តែកូនពិតជាអត់អាចត្រឡប់ទៅម៉ាក់ឥឡូវនេះបានមែនអ្វីដែលសំខាន់កូនមានមនុស្សដែលត្រូវទទួលខុសត្រូវលើគេទៀតហ៎កត្រក មកកណ្ដោអត់ចេះលេងតពាំងមែនណាអើអញចេះលេងមកបាញ់តនហ៊ានតាញៀនណាពូឯងនឹងដឹងអីបានហើយបានហើយឃើញតែហ៊ានលឺតែហ៊ានហ្នឹងប្រហែលខែទៀតហ៊ានអត់ចេះអីល្ងងហ៎អើអញវាល្ងងនេះចុះឯងយោស្ពីហ្គីតាទៅវិញទៅមកទៅវិញទៅមកនិយាយអត់កាបងដឹងណានិយាយរឿងអញហ្នឹងស្អីតែញមកហ្នឹងបានតែស្វីអួតស្រីតែប៉ុណ្ណឹងមានអីទៀតបងមកអី ខ្ញុំមានលុយយកលុយទិញហ្គីតាហើយបងឯងតែសុំគេនៅមុខហ៎បងហេហើយមើលមិនឃើញបងនេះអ្នកសុំទៀននេះបងបានមិនសុំលុយពួកឯងទេបងឯងមើលសំលៀកបំពាក់បងឯងមើលខោមខោអាវមអាវហើយកាន់កន្ត្រកផងកាន់កូនផងនឹងមិនអញគិតបងឯងជាអ្នកសុំទៀនមិនមែនទេបងបងឯងមកសុំលុយពួកខ្ញុំបងឯងមកកន្លែងនោះធ្វើអីចុះនឹងអីអឺបងលឺពួកឯងនិយាយពីរឿងអត់ចេះលេងហ្គីតាអីនេះហើយចង់ចេះលេងអត់ដល់ពេលបងឯងនិយាយចឹងខ្ញុំហួចចិត្តហ្មង រឿងចង់ចេះលេងហ្គីតាបងណាគេក៏ចង់លេងដែរតែបងឯងមកនិយាយអញ្ចឹងណាធ្វើដូចបងឯងហ្នឹងចេះលេងខ្លាំងណាស់អញ្ចឹងបងខ្ញុំរៀនសាលាថ្លៃសាលាល្អទៀតខ្ញុំនៅតាមចេះចុះទៅមកតាមបងឯងទៀតដើរទៅតាមសួនហ្នឹងហើយស្មាតតែចេះហ្នឹងហើយណ៎ណ៎ណ៎ក្មេងៗ3នាក់នេះមើងងាយចាស់នេះតិចថាបងលេងឲ្យស្ដាប់ហើយចហមកស្ដាប់អូឥឡូវខ្ញុំខ្ញុំឲ្យបងឯងសាកលេងក៏បានដែរយ៉ាតើឲ្យបងឯងអត់ចេះលេងពួកខ្ញុំសាកយ៉ាមាត់ហើយចង់សាកហ្នឹងមកឥឡូវ កាន់កន្ត្រងឲ្យបងមួយថាអូនពាក់កន្ត្រងឲ្យបងតិចបងជាប់កូនបានបងណាបងដាក់នេះណាពេលសបុសបុយត្រូវកូនបងអឺគេតែងហើខ្ញុំហើខ្ញុំថាជាមនុស្សសរោបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងប្រាញ់បាញ់ឃ្លៀក Gatsby កម្ចាត់បាក់តេរីផ្ដល់ក្លិនក្រអូបជាប់បានយូរ Gatsby រីករាយគ្រប់ពេលសบายគ្រប់វេលាជាមួយ Anchor ពិសាដោយការទទួលខុសត្រូវពិសាក៏ជុលឥឡូវនេះបោះជុលរង្វាន់ធំជាងគេរង្វាន់បើជីឡូបាជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុង ទឹកដោះគោអេសកូឡា ឈ្នះរង្វាន់បុណ្យនានាចំនួន300រង្វាន់ Nice what the fun ភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ Ovaltine O Volcano បាននៅតាមតូបដែលនៅជិតអ្នករីករាយគ្រប់ពេលសบายគ្រប់វេលាជាមួយ Anchor ពិសាដោយការទទួលខុសត្រូវគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសេរី មានភ្នែករពួនតាមសម្លឹងមកខ្ញុំពេលខ្ញុំជោគជ័យលទ្ធផលព្រមហុចដៃឲ្យខ្ញុំតោងយ៉ាងរឹង ខ្ញុំចាប់ផ្ដើមពី zero បដូរពីអសងខឹមខ្ញុំញញឹមតតួថ្ងៃថ្មី គេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស zero ពេលដែលខ្ញុំដួល មិនចេះក្រោកឈរដោយខ្លួនឯងធ្លាប់ជាមនុស្សម្នាក់ដែលបែបនោះពីមុន តែពេលនេះខ្ញុំជាមនុស្សផ្សេងមនុស្ស zero សុំបដូរឈ្មោះថ្មីហើយបដូរឈ្មោះថ្មីហើយ លីហើយឈ្មោះថាមនុស្សសេរ៉ូវ៉ាវអែមែបងដូចអាជីពចឹងនេះមិនដែរវ៉ាវបងអាចជួយបរៀនពួកបងបានពួកបងក៏ចង់ចេះដែរណាបង មែនទេបងមែនទេអូខេចង់ចេះហ៎បាទបងឥឡូវបងទទួលបរៀនប៉ុន្តែបងអត់គិតលុយទេពេលពួកណៃមករៀនត្រូវទិញទៅដោះគួយកូនបងនេះហ៎ បងយល់ដល់ចិត្តអ្នកស្រឡាញ់សិល្បៈដូចគ្នាហ្នឹងហើយបងកុំថាបងលុយទៅដោះគោអស់ប្រហែលខ្ញុំហ៊ានដែរតែបងឯងហ៊ានពួកខ្ញុំហ្នឹងហើយអូខេអញ្ចឹងពួកឯងមិនលេងទាំងថ្ងៃមែនទេបាទបងបាទអូខេចាំពេលទៅនេះបងមកម្ដុំហ្នឹងហើយបងមកបរៀនដល់ឡើយបងទៅសិនណាបាទបងបាទលោកគ្រូបាទមៀបលាលោកគ្រូកុំភ្លេចពួកខ្ញុំណាលោកគ្រូនេះកន្ត្រកខាងហើយកន្ត្រកបងទៀតមៀបលាលោកគ្រូកុំភ្លេចពួកខ្ញុំណាលោកគ្រូមែនហើយតន្ត្រីជាចំណុចចិត្តរបស់យើង ហើយយើងក៏លេងបានស្ទាល់ទៀតមិនក៏យើងមិនយកវាប្រើការដើម្បីរកលុយ នេះល្អតានេះល្អមែនតាជួជួយតែបន្តិចប្រើបាននេះមើលសិនលោកមានអីផ្សេងទៀត da moça អលុយខ្ញុំត្រូវខ្ញុំមិនសុំទានទេណាដឹងហើយយកទៅថាមិនយកទេយកវិញភាសាជើងព្រោះហ្នឹងអរគុណមីងអូយើងនឹកឃើញតែធ្វើមកអីតែប៉ុណ្ណេះបានលុយឲ្យកូនប៉ាទិញរបស់កូនញ៉ាំអីអូ ក៏យកទៅដែរតែយើង nữa con sợi bá chẳng nà dục nia ba thời đặt thơ guitar đi à hao បាននឹងធ្វើហ្គីតានេះឲ្យហើយហើយនឹងដឹងកន្លែងស្ដាប់មើលមកឃើញកូនគេមានក្តីសុខចឹងប៉ាកាន់តែយល់ថាប៉ាអាចជប់បានទេប៉ាត្រូវតែដើរទៅមុខព្រោះដោយសារប៉ាមានកូនស្រីប៉ាចាំផ្ដល់កម្លាំងចិត្តឲ្យប៉ា ជួបជុំគ្នាអឺប៉ានៅនឹងតាប៉ានៅនឹងតាអឺកូនឆ្លាតកូនឆ្លាតអឺចាំប៉ាហៅដល់គួរញ៉ាំណាដល់គួរក៏អត់ទេអឺអឺកូនឆ្លាតកូនឆ្លាតគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសើរបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងប្រាញ់បាញ់ឃ្លៀក Gatsby កម្ចាត់បាក់តេរីផ្ដល់ក្លិនក្រអូបជាប់បានយូរ Gatsby រីករាយគ្រប់ពេលសบายគ្រប់វេលាជាមួយ Anchor ពិសាដោយការទទួលខុសត្រូវពិសាក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើជីឡូបា ជំនួយ ខួរក្បាលបង្កើនការចងចាំ Bigger we care Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់អេស what the fun ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេតនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នករីករាយគ្រប់ពេលសบายគ្រប់វេលា ជាមួយ Anchor ពិសាដោយការទទួលខុសត្រូវគេតែងហៅខ្ញុំ ហៅខ្ញុំថាជាមនុស្សសេរោណាបាត់យំបាត់យំចាំប៉ាលេងភ្លេងស្ដាប់ណាគេមើលមកខ្ញុំជាមួយអ្នកដែលនៅនៅក្រោមរួមចូលចំណោមមិនស្គាល់ពាក្យថាជោគជ័យ គេនិយាយឲ្យលឺខ្ញុំមិនឈឺមិនស្ដី គិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមិនឃើញខ្លួនឯងពីព្រោះវងវែងក្នុងព្រៃមិនដឹងថាខ្លួនឯងខ្លាំងអ្វីគុំគ្នាសាចុំ ពេលដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំអើយក្មួយជាបានព្រោះហាទីលុយទៅទិញចំណាប់កអឲ្យកូនមើលថែកូនផងណាក្មួយ បាទនេះបាទបាទ មកខ្ញុំជាមនុស្សម្នាក់ដែលនៅថ្នាក់ក្រោមរួមចូលចំណងមិនស្គាល់ពាក្យថាជោគជ័យគេនិយាយអើនេះខ្ញុំមិនជឿគិតថាខ្ញុំគឺដែលពិតខ្ញុំមិន ឃើញខ្លួនឯងរៀបដូចវងវែងក្នុងព្រៃមិនដឹងថា ខ្លួនឯងខ្លាំងវៃក្រុមគ្នាសាចំអពេលដែលខ្ញុំបង្រាជ័យពេលហើយពេលឃើញខ្ញុំគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស zero ពេលដែលខ្ញុំដួលមិនចេះក្រោងឈរដោយខ្លួនឯងក្លាប់ជាមុំនឹងដែលបែបនោះពីមុនតែពេលនេះខ្ញុំជាមនុស្សផ្សេងមនុស្សសេរ៉ូសុំបដូរឈ្មោះថ្មីហើយដូរឈ្មោះថ្មីហើយលីហើយឈ្មោះថាមនុស្សសេរ៉ូ ដល់គូហើយណាបដូរឈ្មោះថ្មីហើយលាហើយឈ្មោះថាមនុស្សសេរ៉ូរណាបងនេះខំឲ្យខ្ញុំបញ្ញាពេលខ្ញុំអីខ្ញុំនៅចាំស្ដាប់បងឯងទៀតហើយអរគុណបងបើសិនជាស្ដាប់ហើយព្រោះអាចបងលេងបានណាអូយទៅសារបងមែនតើសុខចិត្តលេងតន្ត្រីដើម្បីដូរយកលុយអឺនិយាយចឹងបងបងឯងលេងព្រោះមាត់បងស្អាតចឹងបងមិនតើលេងតាមផាប់អឺ ជិលទៅលេងលេងតាមហាប់អីលេងនឹងឲ្យចាស់ស្ដាប់ឲ្យល្អជាងបកាយកំ pl ែងចាស់អីខ្ញុំទៅសិនណាបងបាទអរគុណបងតែថាខ្ញុំហើយខ្ញុំថាជាមនុស្សសេរ៉ូពេលដែលខ្ញុំដួលមិនចេះក្រោកឈរដៅខ្លួនឡើយ ញអត់ប៉ាប៉ាកាយអញ្ចឹងណាអ្នកណាគេជីកាត់នឹងក៏ទៅសើតែប៉ាជីងព្រោះដែរថ្ងៃនេះយើងរកបានលុយច្រើនណាស់ចាំមើលប៉ាយកទៅទិញទៅដោះគោឲ្យកូនញ៉ាំមកឆាប់ធំដែលបែបនេះពីមុនតែពេលនេះខ្ញុំជាមនុស្សផ្សេង ទរុនតរេមទេបងតាមមើលប្រហែលជាស្រីបោកអស់ពីខ្លួនទៀតហើយមើលទៅឃើញសង្សារចាស់អញ្ចឹងចង់តែសាច់គ្មាន តែគេបោកខ្ញុំទេហើយក៏មិនបានធ្លាក់ខ្លួនទរុនតរេអីដែរដែលមកសភាពអញ្ចឹងគាត់នឹងខ្ញុំចង់សារពីជីវិតប៉ិតតែប៉ុណ្្នឹងឆេញណាហៅពេលល្អស្ដាប់សោះធុញណាមិនមកគាត់តែឌឺទៅបើថាមកគាត់តែឌឺតែប៉ុណ្្នឹងគេទៅវិញហ៎ ទៅក៏បានណាថ្ងៃមុនទៅ ចង់ឲ្យលុយខ្លះយកអត់ឬក៏នៅចរិតពីលចាយតលុយស្អីទៀតទេមិនមាត់អញ្ចឹងណាច្បាស់ណាស់ពីមុនធ្លាប់ធ្វើបាបខ្ញុំឥឡូវកម្មពៀតធ្លាក់ម្ដងខ្លួនឯងអញ្ចឹង ស្រីបងស្រីសុំកាត់រង្វាន់មួយបងប្រុសសុំកាត់រង្វាន់មួយអូបងបងមកឲ្យធ្វើគេនឹងបងអូបងកំពុងចែកកាត់តម្បានអូនអឺអូនមាន ការជាមួយបងហើយ ឬក៏ចង់យកកត់បានផ្សព្វផ្សាយអឺអត់ទេខ្ញុំចង់សួរបងឯងថាបាយធ្វើហ្នឹងគេគិតឲ្យមិនខ្មិចគេគិតប្រាក់ខែឬក៏គេឲ្យបាយជាថ្ងៃបងអូមានណាបងអឺជាបុគ្គលិកក្រុមហ៊ុនស្រាប់ហ្នឹងអីចឹងបងអូនអូនឯងមានចំណាប់អារម្មណ៍ចង់ចែកទេបាទបងបាទបងចង់ចែកបងជួយបាទមិនដែរក៏ប៉ុន្តែខាងក្រុមហ៊ុនគេអត់បានឲ្យលុយបងណាឥឡូវអញ្ចឹងទៅបងជួយ អឺបងណៃចង់ចែកខាងក្រុមហ៊ុនក៏ព្រោះអត់មានលុយឲ្យបងណាអញ្ចឹងបងដកលុយកប៉ាល់ខ្លួនណាបង20000អញ្ចឹងបងព្រមអត់បាទបងបាទ20000ក៏បានដែរបងឥឡូវនេះលុយប៉ុន្មានក៏ច្រើនសម្រាប់ខ្ញុំដែរបងអញ្ចឹងក៏បានដែរចឹងឥឡូវឲ្យកូនមកបងមកជួយបីអូអត់អីទេបងមកក្តៅហីអត់អីទេអាមួយនឹងខូចតែខូចពីដៅខ្ញុំដឹងយំរហូតមកចឹងខ្ញុំចែកកន្លែងមួយលុបលុបបងហ្នឹងហើយអរគុណបង តែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសរោបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងប្រាញ់បាញ់ឃ្លៀក Gatsby កម្ចាត់បាក់តេរីផ្ដល់ក្លិនក្រអូបជាប់បានយូរ Gatsby រីករាយគ្រប់ពេលសบายគ្រប់វេលាជាមួយ Anchor ពិសាដោយការទទួលខុសត្រូវពិសាក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ជីឡូបាជំនួយខួរក្បាលបង្កើនការចងចាំ Bigger we care Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង Okari Sweat នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valentine O Volcano បាន នៅតាមតូបដែលនៅជិតអ្នក រីករាយគ្រប់ពេលសบายគ្រប់វេលាជាមួយ Anchor ពិសាដោយការទទួលខុសត្រូវគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស đây không? Đi đây không? Xong rồi mẹ thích sân bông, ôn còn chôm phênh ទេវាយប់ជ្រៅហើយណាមួយឯងក៏ហត់ណាស់ដែរណោមអូនអង្គមើលទៅឃ្លានណាណោមហើយចឹងហ៎បងខ្ញុំអរគុណមកឯងច្រើនណាបងឲ្យខ្ញុំចែកខិតទៅបានអរគុណទៅអីមើលឯងដូចជាហត់ណាស់មើលសម្រាប់ឯងតិចទៅនេះលុយថ្ងៃនេះបងឲ្យណៃ30000រួយមើលទៅណៃដូចជាហត់ដែរណាមួយខ្ញុំមើលទៅអូនមើលទៅគួរអត់ដល់ហើយ អរគុណច្រើនណាស់បងអរគុណត្រៃឯងមកចែកកតបានឲ្យក៏ប្រើកម្លាំងដែរអញ្ចឹងមកអីទេមិនអរគុណទេមើលទៅពោព្រៀងស្អាតណាស់ដែរហើយមិនអរការងារអីធ្វើទៅគឺការសេញការទេបងអើយកូនខ្ញុំនៅទូចហ្នឹងចុះគ្រួសារឯងទៅណាមកអីទៅតើមើលទៅដូចជាយប់ជ្រៅណាស់ដែរអញ្ចឹងខ្ញុំមកទៅណា បងបងឈប់ឈប់ស្អែកបងឯងមានអីឲ្យខ្ញុំចែកទៅរត់បងមិនម៉េចខ្ញុំមកចាំបងនៅនឹងហ្មងអត់មានទេអស់លេងហើយអញ្ចឹងឯងឆាប់យកកូនទៅផ្ទះណាព្រោះយប់ហើយបាទបងនេះប៉ាឥឡូវបាន30000ហើយចាំទៅទៀតប៉ាទៅទិញទឹកដោះគោឲ្យច្រើនឲ្យកូនញ៉ាំឲ្យឆាប់ធំ ខានមួយទឹកឲ្យនាងតូច3 4ថ្ងៃហើយថ្ងៃនេះត្រូវទៅហៅទឹកមួយឲ្យបានអេអូអូគេងគេងគេងគេងគេងគេងប៉ាទឹកឲ្យងូតណាកុំឆ្លាតទឹកល្អតាងូតបានស្រេចចាំប៉ាងូតទឹកឲ្យកូនទូច có hơi lời hơi lời hơi lời hơi lời Ồ, hơi hơi hơi Tapanes art sẽ nha Ờ, Tapanes art đấy, Tapanes art Kayaknya ừ. benar គេមើលមកខ្ញុំជាមនុស្សម្នាក់ដែលនៅថ្នាក់ក្រោមរួមនឹងចូលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យលឺខ្ញុំមិនឈឺមិនស្ដី កិនខ្លីខ្លីគ្មានគោលដៅពិត ខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចវងវែងក្នុងព្រៃមិនដឹងថា ខ្លួនឯងខ្លាំងវៃក្រុមគ្នាសើចំអពេលដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំដួល គេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្ស zero ពេលដែលខ្ញុំដួលមិនចេះក្រោកឈរដោយខ្លួនឯងធ្លាប់ជាមនុស្សនឹងដែលបែបនេះពីមុនតែពេលនេះខ្ញុំជាមនុស្សផ្សេងមនុស្សផ្សេងសុំបដូរឈ្មោះថ្មីហើយ បងឯងជើងព្រោះម៉ែដូចណាអាជីពអញ្ចឹងបងបងឯងស្អាតអញ្ចឹងជ្រៀងព្រោះបើបងឯងឡើងប្រឡងហើយជាប់ហ្នឹងទៅបងលេងបតទៀតបងចាំខ្ញុំដាក់លុយឲ្យបងអញ្ចឹងទូជួយតែដៃមួយមកចឹងបាទបងបាទលេងបាត់ដឹងដែរណាមកមក គុណបាទអរគុណអរគុណខ្ញុំជាមនុស្សម្នាក់ដែលនៅឆ្នាំក្រោមរួមមិនចូលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយខ្ញុំមិនឈឺ ដីខ្លីខ្លីគ្មានគួរដឹងពិតខ្ញុំមើលមិនឃើញខ្លួនឯងនឹកស្មានថាលុយតិចតួចប៉ុណ្ណឹងសោះ ធ្វើឲ្យប៉ាកូនពីអ្នកយើងមានក្តីសុខខ្លាំងណាប៉ាជាប៉ាចិញ្ឆ្ងាយពីការឲ្យលុយខ្លួនឯងឆ្ងាយពេកហើយមើលទៅទីនឹងយូរណាហ៎មានលុយទេចាញ់ចាយខ្លាំងមកចុំមើលទៅសាច់ឈាមវាមិនមែនអ្នកអត់ទេអាយកហើយណាក្នុងខ្លួននេះ ក៏មានលុយដែរអាគិតអញ្ចឹងទេតាមានលុយមានស្អីទេបើមានលុយយើងមកនឹងទៅហើយអត់លុយបងមានលុយប្រមាណឲ្យយើងទាំងអស់មកឬមួយក៏ចង់ឈឺសាច់ឈឺខ្លួនអំពើហាចំអានេះមានកូនតូចទៀតបើឯងចង់មានកូនតូចបើឯងចង់រស់នៅយ៉ាងសុខស្រួលជាមួយកូនឯងមានលុយប្រមាណអញអមលុយស្អីឯងលុយពួកឯងទុកយើងពីកើយីសំដីឈើឯងទៀតសង្ស័យតែឯងពងជីវិតរបស់ឯងមែនទេហា យើងអត់ខ្ពើមនឹងជីវិតខ្លួនឯងទេតែយើងខ្ពើមជាមួយជីវិតដូចពួកហើយដដែលកំរាមគេរាល់ថ្ងៃហ្នឹងបាទនេះប៉ាមកទីធ្វើអីមករកអាកូនគ្មានបានការនឹងហើយមិនឯងចង់ឌឺយើងមែនទេបានមិនចូលផ្ទះហ៎ខ្ញុំមកទៅវិញទេ មិនក៏ឯងធ្វើតែរឿងគ្មានបានការអញ្ចឹងហ៎ឯងស្គាល់ជីវិតបណ្ណាហើយអាសរោមិនសម័យឥឡូវបាក់ណាឲ្យតែខឹងម៉ែឪតិចតួចហ្នឹងឯងទៅរត់ចោលផ្ទះហ្នឹងអរគុណប៉ាសំទុំ ពេលនេះខ្ញុំដឹងហើយថាការរស់នៅដោយគ្មានអ្នកទាំងពីរវាពិបាកខ្លាំងប៉ុណ្ណាហើយខ្ញុំក៏កាន់តែយល់ថាការដែលខ្លាចទៅជាពុកគេគឺវាមានទំនួលខុសត្រូវត្រូវបារម្ភត្រូវភ័យពីកូនបែបណា រួមមិនចូលចំណោមមិនស្គាល់ពាក្យថាជោគជ័យគេនិយាយឲ្យលឺខ្ញុំមិនឈឺមិនស្ដីគិតខ្លីខ្លីគ្មានគោលដៅពិតខ្ញុំមើលមិនឃើញខ្លួនឯងប្រៀបដូចវងវែងក្នុង ឯងខ្លាំងអ្វីក្រុមគ្នាសើចំអពេលដែលខ្ញុំបង្រាជ័យទាំងដៃពេលឃើញខ្ញុំដួលគេតែងហៅខ្ញុំហៅខ្ញុំថាជាមនុស្សសេរី ខ្ញុំជាមនុស្សផ្សេង